រឿងរ៉ាវក្រុមគូសាមេឃុំប្រាសាទភ្នំខ្យងជំពាក់លុយរះមិនសង ចំណែកឯម្ចាស់បំណុលខ្លោចផ្សារវេទនាដូចអណ្ដើកចូលភ្លើង អាវក្រុមគូសាមេឃុំប្រាសាទភ្នំខ្យងចម្ពាក់លុយរះមិនសង ចំណែកឯម្ចាស់បំណុលខ្លោយផ្សារវេទនាដូចអណ្ដើកចូលភ្លើងបន្ទាប់ពីផ្ទុះរឿងក្រុមហ៊ុនពុះដីឡូលក់ឈ្មោះជាត្រនគ្រប់មានបញ្ហាដីធ្លីរកស៊ីបោកប្រាស់ប្រជាពលរដ្ឋត្រូវបានទម្លាយនិងបើកបង្ហាញឲ្យឃើញពីពិធីរកស៊ីបែបទុច្ចរិតដែលបានកើតឡើងក្នុងទឹកដីខេត្តកំពត ជាមួយគ្នានេះលោកចៅវាយខេត្តលោកម៉ៅធនិនទើបតែមានដំណោះស្រាយរកច្រកបន្ធូរបន្ថយនៅភាពលំបាក ផ្ដល់ជូនប្រជាពលរដ្ឋគឺទទួលបានការគ្រប់គ្រងជាច្រើនពីមជ្ឈដ្ឋានបន្ថែមលើនេះទៀតគិតមកដល់ពេលនេះដំណើររឿងបានឈានចូលដល់សមត្ថកិច្ចតុលាការចាត់វិធានការតាមផ្លូវច្បាប់គឺកម្មប្រែថាអំពើហេតុផលរឿងទាំងនេះហើយគឺមានសាទរពីមជ្ឈដ្ឋានជាច្រើនប៉ុន្តែក៏នៅមានរឿងអយុត្តិធម៌ផ្សេងផ្សេងទៀតកំពុងកើតមានកន្លងមក មានលក្ខណៈរ៉ាំរ៉ៃនិងមានភាពអយុត្តិធម៌ដោយសារតែបុ បុគ្គលដែលមានឋានៈតួនាទីក្នុងរាជការមួយចំនួនតូច យកតួនាទីទៅបោកប្រាស់ប្រជារាស្ត្រស្លូតត្រង់នាំឲ្យលំបាកដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្មានលះលហើយតាមឯកសារផុសតាងមួយចំនួននិងសាកសីពីជនរងគ្រោះឈ្មោះ មាសរចនាមាន ទីលំនៅភូមិកំពង់សំរោងខាងជើងឃុំកំពង់សំរោង ស្រុកទឹកឈូខេត្តកំពតបានអះអាង ប្រាប់ព័ត៌មានយើងថាមានឋានៈជាមេឃុំប្រាសាទភ្នំខ្យងឈ្មោះ ឈ្មោះលោកហ៊ុនតេងដែលការពារផ្សំគំនិតអំពើល្មើសបោកប្រាស់របស់កូនបង្កើតចំនួន3នាក់បានប្រើរូបភាពខ្ចីលុយគេមិនសងតាមរយៈកិច្ចសន្យាហើយ ថែមទាំងប្តឹងម្ចាស់បំណុលទៀតមើលទៅរឿងនេះពិតជាអស្ចារ្យខ្លាំងណាស់ដែលកូនបំណុលថ្លាមធំ ទាញយកសាច់រឿងហ៊ានប្តឹងបកមកម្ចាស់បំណុលទាំងតតឹងទិសចូលក្នុងតឡាការទៀតលោកស្រីមានរចនាអាយុ30ឆ្នាំដែលបានចាញ់ល្បិចភូតកុហកបោកប្រាស់របស់ ឈ្មោះហ៊ុនសូពិសិដ្ឋភេប្រុសឈ្មោះហ៊ុននិមលភេស្រី និងឈ្មោះហ៊ុនសូភិមានរតនាភេស្រីព្រមទាំងកូនប្រសាឈ្មោះប៊ិនកញ្ញាភេប្រុសរួមទាំងភរិយាមេឃុំឈ្មោះសូមានសានសុទ្ធតែ ជាជាប់ពាក់ព័ន្ធក្នុងល្បិចកលតចរិតខ្ចីលុយគេហើយមានចេតនាមិនព្រមសងលោកស្រីរចនាបន្ថែមថា សូមស្ដាប់សំឡេង ខ្ញុំហើយនីតិវិធីរបស់តុលាការខ្ញុំដូចមើលទៅរៀងដូចតឹងតែងពិបាកអូនអឺថ្ងៃ25សំមិញសំថ្ងៃហ្នឹងដូចជាឃើញ25ខែ4 2023យើងហ្នឹងឃើញខាងអឺសាលាចាងដូចជាមានលិខិតអញ្ជើញទៅដោះស្រាយរឿងហ្នឹងតែតែពេលដល់ថ្ងៃឃើញខាងមេធាវីគេសុំពន្យាពេលទៀតហើយបដិសេធរឿងហ្នឹងអ៊ំមេខុំប្រាសាទភ្នំចောင်းឈ្មោះហ៊ុនតេងហ្នឹងគាត់ជាមេឃុំហើយគាត់បានខ្ចី ប្រាក់ខ្ញុំជាមួយនឹងកូនគាត់ហើយគាត់ដូចជាគាត់ធ្វើការងារជូនរដ្ឋជូនគណៈបកប្រជាជនហើយគាត់អត់មានដំណោះស្រាយជូនខ្ញុំសោះពីមួយវគ្គទៅមួយវគ្គដូចជាគាត់ស្ងាត់ឆ្លឹងស្ងាត់ឆ្លឹងរហូតអត់ឃើញអត់ឃើញបានចម្លើយឬក៏ផ្ដាល់ជាលុយកាក់បដោះអីមកសងខ្ញុំអត់ហើយខ្ញុំក៏ជពាក់គេឡើងជាប់ខ្លាំងដែរអញ្ចឹងទៅគាត់អត់មានអីសងខ្ញុំអត់មានដំណោះស្រាយជូនខ្ញុំសោះហើយខ្ញុំសួរគេអ្នកច្បាប់ទៅ នេះច្បាប់គេថារឿងជពាក់លុយអឺដឹងតែសងលុយឯងមិនយកទូនីតិជាមេឃុំយកអីយកមកអឺបិទបាំងជួលមេធាវីជួលអីមកពជាពជាពជាឲ្យរួចតែខ្លួនគាត់ចឹងទេហើយខ្ញុំឃើញរឿងមួយចំនួនដូចជាឃើញព័ត៌មានគេផ្សាយផ្សេងផ្សេងដូចជារឿងតកតងមួយដីឡូដែរអីអឺអ៊ំចវាយខាត់អ៊ំមកចំណិនគាត់មានដំណោះស្រាយជូនហើយរឿងខ្ញុំដូចជាស្ងាត់អត់ឃើញគាត់ខ្ញុំធ្លាប់ទៅជួបគាត់ ហើយគាត់បានបង្វែររឿងហ្នឹងទៅឲ្យខាងតុលាការជាអ្នកដោះស្រាយវិញព្រោះរឿងហ្នឹងអឺវាពាក់ព័ន្ធជាមួយនឹងបាត់ល្មើសព្រំតន់កូនមួយឃុំប្រាសាទភ្នំចង់មួយឃុំហ៊ុនតេឈ្មោះហ៊ុនសូវវិមានរតនាដែលចេញខ្សែខ្ញុំមានលុយហ្នឹងអឺរឿងហ្នឹងគាត់ដូចថាពាក់ព័ន្ធមួយបាត់ល្មើសព្រំតន់នេះគាត់បញ្ជូនខ្ញុំគាត់ឲ្យខ្ញុំទៅដោះស្រាយនៅតុលាការវិញ ហើយគាត់ថាបើសិនជាយឺតយ៉ាវអីឲ្យតាក់ទងទៅគាត់បន្តបន្តទៀតហើយឥឡូវមកដល់បច្ចុប្បន្នហើយនៅតែអត់ទាន់បានឃើញបានផលអីផងបានត្រឹមតែចិត្តដល់ថ្ងៃហៅដល់ថ្ងៃសួរអញ្ចឹងពេលពលាពេលខាងខាងកូនមួយឃុំគាត់មានមេធាវីគាត់សុំពលាពេលរហូតខ្ញុំអត់អត់ដឹងថាអឺការពាក់លុយនោះដូចជាមើលគាត់ទៅគាត់មានលទ្ធភាពមានលុយប៉ុន្តែគាត់មាន គេហៅថាអ្នកធំនៅពីក្រោយខ្នងគាត់គាត់យកតកូលខ្សែហ៊ុននេះហ៊ុននោះយកមកមកពឹងផ្អែកដើម្បីលាក់បាំងរឿងហ្នឹងអត់ឲ្យណាគេដោះស្រាយបានហ្មងគាត់គាត់ថាគាត់មានសម្អាងនៅពីក្រោយខ្នងគាត់ឃើញមានកូនកូនគាត់ថតរូបមួយអ្នកធំអញ្ចឹងមានតកូលហ៊ុនដែរអញ្ចឹងណាហើយគាត់ថារឿងហ្នឹងបើសិនជាពាក់គាត់ទៅពាក់ខ្ញុំហ្នឹងបើខ្ញុំទៅប្តឹង ក៏អត់បានលុយត្រឡប់មកវិញដែរព្រោះអីគេមានអ្នកធំនៅពីក្រោយខ្នងគេហើយខ្ញុំចឹងខ្ញុំសុំសួរអ្នកច្បាប់ថាអ្នកធំអ្នកមានអំណាចហ្នឹងដើរខ្ចីលុយខ្ចីអីបោកប្រាស់គេឲ្យគេជឿលើគាត់ហើយគាត់អត់សងមានអ្នកការពារចឹងមែនខ្ញុំឃើញគាត់ផុសរូបហ្នឹងនៅលើ profile របស់គាត់ហ្មងនៅលើ account Facebook របស់គាត់ហ្មងយល់កូនចៅមិនខំហ៊ុនតេងហ្នឹងគាត់បានថតជាមួយថ្នាក់ដឹកនាំតកោហ៊ុនហ្នឹងហើយគាត់យករូបភាពហ្នឹងមកបន្លាច មកបន្លាយថាគាត់មានអ្នកអញ្ជិះអញ្ជិះត្រូវសាច់ញាតិគាត់អីអញ្ចឹងតាមពិតទៅដូចជាមិនមែនសាច់ញាតិគាត់ទេប៉ុន្តែគ្រាន់គាត់បានថតរូបជាមួយហើយពាក់ព័ន្ធជាមួយរឿងខ្ញុំហ្នឹងកូនគាត់បានផុសរឿងហ្នឹងជាមួយថ្នាក់ដឹកនាំធំធំទៅតកោហ៊ុនហ្នឹងហើយសមត្ថកិច្ចអត់ហ៊ានមានវិធានការអីចាប់ទេខ្លាចរូបមួយស្លឹកហ្នឹងខ្ញុំបើតាមខ្ញុំខ្ញុំឃើញតឡាការដូចជាអត់មានវិធានការចាត់ចែងលើកោការនឹងសោះព្រោះកូនចៅគាត់នឹង មានតាំងតែការដេញចាប់ខ្លួនទៀតប៉ុន្តែ នៅតែចាប់អត់បានក្រៅពីរឿងខ្ញុំរឿងខ្ញុំអត់ទាន់មានដល់ណាហ្នឹងឯងប៉ុន្តែរឿងផ្សេងមួយទៀតខ្ញុំឃើញតល់ភ្នែកគឺចាប់នៅតែអត់បានដោយសារគាត់មានរូបថតមកស្លឹកហ្នឹងដើម្បីបញ្ជាក់ថាអ្នកនេះអ្នកនោះនៅពីក្រោយខ្នងគាត់ទៅ សមត្ថកិច្ចអត់ហ៊ានអត់ហ៊ានធ្វើការងារហ្នឹងឬមួយក៏មិនក៏ខ្ញុំអត់ច្បាស់ដែរចុងក្រោយខ្ញុំសូមសំណូមពរដល់មន្ត្រីគ្រប់ជាន់ឆាទាំងអស់ អឺដូចជារូបខ្ញុំផ្ទាល់ស្នងពោផ្ទាល់ដល់ស្នាក់ដឹកនាំដល់សម្ដេចពុកសម្ដេចម៉ែឲ្យជួយអន្តរាគមរឿងខ្ញុំហងពួកអីរឿងខ្ញុំនេះខ្ញុំជាប្រជាជនសាមញ្ញធម្មតាឯងគាត់មានល្បិចកលមកដើម្បីឲ្យខ្ញុំទៅរកខ្ចីលុយគេឲ្យគាត់ខ្ចីបន្តហើយដល់បច្ចុប្បន្ននេះគាត់មានរូបថតគាត់ថតមួយឆ្នាំដឹកនាំតកូហ៊ុនខ្ញុំសូមអត់បញ្ចេញឈ្មោះទេតែខ្ញុំមានរូបភាពនឹងខ្ញុំនឹងបង្ហាញ ថាគាត់នេះមានអ្នកនេះអ្នកនោះក្រោយខ្នងហើយហើយសមត្ថកិច្ចហ៊ានធ្វើអីគាត់ទេអញ្ចឹងទៅរឿងខ្ញុំនៅតែអត់មានដំណោះស្រាយជូនខ្ញុំខ្ញុំសួរខ្ញុំសុំសួរទៅលោកឪពុកសម្ដេចពុកដែលបានផ្ដល់ឲ្យកូនរៀនមានជីវិតដល់ថ្ងៃនេះសួរថាគាត់ធ្វើអញ្ចឹងបានអីមកវិញក្រុមគ្រួសារមេឃុំភាសាខ្ញុំចង់ឈ្មោះហ៊ុនតេនៅកំពង់ត្រាចហ្នឹងដើរធ្វើអញ្ចឹងគ្រប់គ្នាមិនមែនរងទុកលំបាកតែខ្ញុំមួយគឺមានច្រើនប៉ុន្តែគេអត់ហ៊ានបញ្ចេញគេអត់ហ៊ានអីមួយគាត់ទេដោយសារគាត់មានរូបថតមួយស្លឹកហ្នឹងដែលបានជាក់ថាគាត់ មានអ្នកនេះនៅពីក្រោយខ្នងគាត់សូមអរគុណ ក្រុមគូសារបស់លោកមេឃុំប្រាសាទភ្នំខ្យងសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងច្រើនលើកច្រើនសារប៉ុន្តែមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ បន្ថែមលើពីនេះមេធាវី របស់ក្រុមគូសានេះឈ្មោះហ៊ុនវុធី ធ្លាប់បានគម្រាមប្តឹងសារព័ត៌មាន ដែលហ៊ានផ្សាយរឿងមួយនេះយ៉ាងណាក៏ដោយ ប្រភពមួយចំនួនទៀត បានអះអាងថាឈ្មោះហ៊ុនតេងជាមេឃុំឈ្មោះហ៊ុនវិមាន រតនាឈ្មោះ មោះហ៊ុនសោពិសិដ្ឋរួមទាំងឈ្មោះ មេធាវីហ៊ុនវុធីអត្តលេខ2038ជាសមាជិកគណៈមេធាវីនៃប្រជាណាចក្រកម្ពុជា គឺសុទ្ធតែមិនមែនជាប់ខ្សែស្រឡាយបងប្អូនសាច់ឈាមសម្ដេចតេជោនាយករដ្ឋមន្ត្រីទេយោងតាម ប្រសាសន៍របស់លោកចៅហ្វាយខេតកម្ពុជាកន្លងមកតាក់ទងរឿងមួយនេះលោកធ្លាប់អះអាងថារឿងនេះក្បាល អ្នកណាសក់អ្នកនោះហេតុផល ដូចនេះហើយបានជាចម្ងល់ជា សំណួរសួរថា ទី1តើមាន ច្បាប់ណាមួយចម្ពោះណាមួយមាត្រាណាមួយ ដែលចែងថា ជំពាក់លុយគេមិនសងត្រូវរួចខ្លួននោះជំពាក់លុយគេបែរជាយកមេធាវីមកការពារក៏មិនអាចរួចខ្លួនឬកិច្ចផុតមិនសងគេបានដែរទី2នៅ ក្នុងរឿងរ៉ាវនៃក្រុមគូសាលោកមេឃុំប្រាសាទភ្នំខ្យងឈ្មោះហ៊ុនតេងដែលមានបណ្ដឹងជាមួយ អ្នកដតីផ្សេងទៀតរហូត មាន សំណុំរឿងខ្លះមាន មានដេកា2តុលាការចុះហេតុអ្វី អនុវត្តមិនបាន ទី3លោកមេឃុំប្រាសាទភ្នំខ្យងឈ្មោះហ៊ុនតេងជាគំរូនៃប្រជាពលរដ្ឋនៅមូលដ្ឋានតំណែងគណៈបកប្រជាជនកម្ពុជា នៅមូលដ្ឋាន ជាមន្ត្រីបំរើរាជបាន ប្រើឥទ្ធិពលទួនាទីអំណាចរបស់ខ្លួនបិទបាំងអំពើមិនស្របច្បាប់របស់កូនកូនប្រពន្ធនិងកូនប្រសាផងនោះតើវាខូចឈ្មោះ ឬមុខមាត់ខូចកិត្តិយសរបស់រាជរដ្ឋាភិបាលឬ ឬគណៈបកប្រជាជនដែលមានសម្ដេចតេជោហ៊ុនសែនយ៉ាងណា សារព័ត៌មានយើង ធ្លាប់បានចេញផ្សាយច្រើនមកហើយ គឺបានចំនួនជិត10លេខមកហើយពលគឺតាំងពីសំណុំរឿងមិនទាន់ឈានចូលដល់ដៃតុលាការនៅឡើយរហូតដល់ពេលនេះគឺបានឈានចូលក្នុងដៃតុលាការអស់រយៈពេលជិត1ឆ្នាំប៉ុន្តែសាច់រឿងឬនីតិវិធី បាន ត្រឹមតែកោះហៅជាច្រើនលើកច្រើនសារហើយនីតិវិធីមួយទៀតឃើញមានមេធាវី ពញាពេលជាបន្តបន្ទាប់ត្រូវបានគេមើលឃើញថា ជាចេតនាពញាពេល មានគំនិតទុច្ចរិតជ្រកក្រោមលេសមេឃុំតែម្ដង ចំណុចដែលគួរឲ្យចាប់អារម្មណ៍និងកំពុងតាមដានពីមជ្ឈដ្ឋានមួយចំនួន កំពុងឃ្លាំមើលពីព្រោះសំណុំរឿងចំនួន2គឺឃើញដំណើរការយឺតយឺតដោយដំណើរសត្វអណ្ដើកវាឡើងភ្នំក្នុងរឿងរដ្ឋប្រវេនីលេខ38ចុះថ្ងៃទី11ខែកុម្ភៈឆ្នាំ2022ដែលមាន នៅក្នុងដៃរបស់លោកចៅក្រមឈ្មោះលៀងសំណាក់កំពុងចាត់ការចំណែកសំណុំរឿងព្រមតនមួយករណីទៀតមាន មានចេញមូលបទានប័ត្រស្អែកស្អុយគ្មានទឹកប្រាក់លេខ693ចុះថ្ងៃទី1ខែកញ្ញាឆ្នាំ2022របស់សាលាដំបងខេត្តកំពតគឺនៅមិនទាន់កម្រើកបន្តនីតិវិធីនៅឡើយគឺស្ងាត់ដូចមានគេចុចមាត់ ប្រភពច្បាស់មួយទៀតអះអាងថា ក្រុមគ្រួសារលោកមេឃុំនេះដែលជាប្រភេទគ្រូជោគជ័យកំពុងអស់ផ្លូវនិងខូចឈ្មោះនៅមូលដ្ឋានខេត្តកំពតភ្នំពេញ ប៉ុន្តែកំពុងលេចមុខនៅខេត្តមួយចំនួនដូចជាខេត្តបាត់ដំបងខណៈដែលព័ត៌មានយើងកំពុង ប្រមាញ់ព័ត៌មាននេះ សូមរងចាំទស្សនាវគ្គបន្តការពិតនឹងវិវត្តទៅជាយ៉ាងណាខណៈដែលឋានៈត្រឹមមេឃុំកិច្ចផុតពីសំណាញ់ច្បាប់ដែរឬទេ